អបអសាទរគម្រប់ខួបមួយឆ្នាំនៃការសម្ពោធជាផ្លូវការរបស់ App សាស្ត្រាហ្វៀម Download App សាស្ត្រាហ្វៀមលើធ្វើការផ្សព្វគម្រោងឥឡូវនេះដើម្បីបានទស្សនាជាមួយនឹងខ្សែភាពយន្តដ៏ឆ្លាតសម្បូរបែបដែលមានគុណភាពរបស់ App សាស្ត្រាហ្វៀមមាន App សាស្ត្រាហ្វៀមដូចមានរូបភាពយន្តនៅក្នុងដៃ